សួស្តីមិត្តអៀនទាំងអស់គ្នាសួស្តីជនរួមភាសាបាទទាំងអស់គ្នាអញ្ចឹងថ្ងៃនេះមុននឹងយើងទៅរៀនបន្តក្នុងមេរៀនទី20ណាបញ្ចប់មេរៀនទី20យើងរំលឹកអានកាយវិភាគឡើងដើម្បីចាបងប្អូនអរគ្នាអានកាយរៀនពាក្យកអានណានពាក្យបូអានថាបូកៃតាក់សិនអានថាតាក់សិន ប៉ះចិមប៉ះចិមអានថាប៉ះចិមអ៊ុដអ៊ុដអ៊ុដអានថាអ៊ុដពីយប់ពីយប់អានថាពីយប់ខកពុនទៅពាកបោលៀមទៅខាងកើតតាក់សិនលៀមទៅខាងត្បូងអ៊ុដដដលៀមទៅខាងជើង ប៉ះចាំប៉ះចាំនាមទិសខាងលិចប៉ះចាំនាមទិសខាងលិចកោបនិស័តខ្មៃខ្មៀតទុយនឹងចអូមន់មួនទុយនឹងទុនជាយខោវេវៈចនៈស័ព្ទ និងពាក្យពឹងវឹងខិតខំបឹងបែងស្វាហាត់ព្យាយាមសង្វាតព្យាយាមអោហាត់ញ៉ៅសតិសកតនិងពាក្យពីរពីរគុណនាមមកវិញគូបគ្នា គឺ1និង1 2 2នេះនិបាទនិបាទអាយតនិបាទអាយណតិអាយតនិបាទអំពីពីនោះពីនេះពីនោះឧទាហរណ៍មកពីណាបាទអញ្ចឹងយើងនឹងរៀនដល់សំណួរគាត់ណា ចឹងកូនត្រូវហាត់អានសំណួរលោកគ្រូនឹងបញ្យល់នាំកូនឲ្យយល់ហើយឆ្លើយណាហើយរីឯកៅសេ មួយលើទៀតគឺនៅពេលកូនហាត់សសរសេរឥឡូវកូនហាត់ឆ្លើយសិនមកចឹងសំណួរសំណួរ1 1តើអត្ថបទមេសូតខាងលើតើអត្ថតើអត្ថបទមេសូតខាងលើអត្ថបទនោះណាមិនអទេប្រកបជួបគ្នាអអន្តអាចជាខអន្តថាណាអត្ថបទកូននិយាយពីអ្វីប្រាប់ឪពុកម្ដាយ ក៏និយាយពីអ្វីប្រាប់ពុកដែរបាទតែតបមេសុខខាងលើក៏និយាយពីអ្វីប្រាប់ឪពុកម្ដាយ2តើទិសធំទាំងអស់មានប៉ុន្មាន2តើទិសអឺធំទាំងអស់មានប៉ុន្មាន មានឈ្មោះអ្វីខ្លះណាមានឈ្មោះអ្វីខ្លះ3តើទិសតូចទាំងអស់មានប៉ុន្មានតាមានទិសតូច តាមទិសតូចអឺទាំងអស់មានប៉ុន្មានមានឈ្មោះអ្វីខ្លះបាទឈ្មោះអ្វីអ្វីខ្លះតោះអញ្ចឹងលោកគ្រូនាំកូនកូនឆ្លើយបានទេបើអត់ចេញចាំលោកគ្រូនាំកូនទៅរកចម្លើយឆ្លើយថាដាក់ចម្លើយទៅណាអត្ថបទមានសូខាង លើកូននិយាយពីអ្វីប្រាប់ពុកម៉ែនិយាយពីទិសបាទនិយាយពីទិសអញ្ចឹងកន្លែងអ្វីគឺដាក់ពាក្យទិសប្រាប់ពុកដែរអឺ2ឆ្លើយថាណាទិសធំទាំងអស់មានប៉ុន្មានកូន មេត4បាទត្រឹមត្រូវទិសធំទាំងអស់មាន4បើយើងរាប់តាមភាសាខ្មែរសាមញ្ញជើងត្បូងកើតលិចណាហើយបើយើងរាប់តាមបាទពាក្យបាលីសំស្ក្រឹតនេះណាទិសធំគុណបាទទិសបូពាក្យសិនប៉ះចំហើយនឹងអ៊ុតអ៊ុតដដល់គុណណាបាទបូពាក្យសិនប៉ះចំនិងអ៊ុតដនឹងទិសធំគុណណាបាទអញ្ចឹងចូលទៅចម្លើយទី3តែឆ្លើយទៅមិនទី3ឆ្លើយមិនគុណ ទិសតូចទាំងអស់មានប៉ុន្មានដែរ4ទៀតដែរគាត់ណានេះមានរឿងរបស់យើងលោកគាត់អត់ចាំគុណមើលដើម្បីឆ្លោយចេញហើយទៅសេអាគ្នេនិរដីពាយប់និងអីឯសានណាគាត់ណាអាគ្នេនិរដីពាយប់អីសានហាត់អានណាមិនជួកាអានចង់ត្រូវគុំថាដល់ចាំគាត់ណាចឹងគុំសាក់ឆ្លោយអត់មើលឧទាហរណ៍ណាហ្នឹងអត់ឆ្លោយចាំអរគុណអញ្ចឹងគុំដឹងណាចឹងកុំភ្លេចសរសេរចូលសភៅដើម្បីឲ្យយើង ចេះឲ្យច្បាស់លាស់ព្រោះមិញគាត់ទៅហាត់ឆ្លើយដឹងសិនទេនៅការសរសេរឲ្យចាំទៀតហើយនឹងហាត់អានឲ្យចេញហាត់ឆ្លើយឲ្យចេញទៀតតោះអញ្ចឹងលោកគ្រូនាំកូនទៅហាត់ធ្វើលំហាត់ណាកូនណាបាទលំហាត់នេះកូនណាលំហាត់អញ្ចឹងលោកគ្រូនាំកូនឲ្យដឹងឲ្យចេះអានមួយលើសិនលំហាត់លំហាត់1 1ចូលរកបដិសាបនិងពាក្យខធំមួមួនចូលរក បដិសេធនឹងពាក្យខខខខខធំមួយមួយទី3កណាយកកុំឆ្លើយកុំដាក់ចម្លើយមកបរិស័ទជួយមកក្រោមខុសទួយអីខំទួយអីហើយមួយមួយទួយហ្នឹងអីអញ្ចឹងហ៎ចាំលោកគ្រូសួរតាមទៀត2ចូលរកវេវចនៈស័ព្ទ2ចូលរកវេវចនៈស័ព្ទនឹងពាក្យបូទៈសិនបះចំឧត្តរនឹងពាក្យ បូទាក់សិនប៉ះចិនឧត្តរបាទ3ចូលរកពាក្យជួងក្នុងវគ្គទី1និងទី2 3ចូលរកពាក្យជួនជួនក្នុងក្នុងវគ្គទី1ទី1នេះនិងទី2បាទវគ្គទី1និងទី2អឺឥឡូវយើងអានទៅណាអានឡើងវិញទៅមកណាអាននេះ ឥឡូវវិញម៉ែអើយស្ដាប់ខ្ញុំពុកអើយកូនសុំចង់អូទីប្រាប់តាមដែលកូនរៀនពុករៀនម៉ែប្រាប់ថាបើនឹងរាប់គឺធំមាន4គឺបូធៈសិនប៉ះចំណាប៉ះប៉ះចំរាប់មិនមានខនឹង4ទើបដល់ឧត្តរបន្តមិនស្ទួន កូនចេះមួមមួនកងអាននោះណាគឺតូចពួនទៀតតោះអញ្ចឹងលោកគ្រូនំអានមកមកត្រួសសិនចាំយើងធ្វើឡើងវិញបញ្យល់ឡើងវិញ4ចូលស្រង់ពាក្យជានាម4ចូលស្រង់ពាក្យជានាមបាទជានាមនៅក្នុងអត្ថបទមេសូតនៅក្នុងអត្ថបទមេសូតខាងលើឲ្យបានយ៉ាងតិចចំនួន3ខាងលើ ឲ្យបានយ៉ាងតិចចំនួន3ខាងលើខាងលើចောက်ច្បាស់អត់យល់កូនកូនទៅចាក់អាចចេះបានយ៉ាងតិចចំនួន3 3បាទតោះអញ្ចឹងលំហាត់ទី5កូនហាត់អានណា5ចូលគូសញ្ញាត្រូវ5គូចូលគូសញ្ញាត្រូវបាទនេះគាត់ហៅសញ្ញាគ្រីសណាពោះត្រូវបាទយើងគូសហ្នឹងណាបាទក្នុងប្រអប់ចម្លើយមួយ ត្រឹមត្រូវក្នុងប្រអប់ចម្លើយមួយត្រឹមត្រូវបាទត្រឹមត្រូវ ចឹងប្រអប់មាន3យើងអាចដឹងសិនណាថាទិសធំមានទិសធំខ្លួនអានបានទេបើជាគ្រូនាំអានទិសធំមានចំនួន3គឺគឺទិសបូតៈសិននិងបាចិនតែ3យើងដឹងខុសមែនណាតោះអានទិសធំមានចំនួន4គឺតៈបូតៈបូអត់មានតៈបូទេគុនខ្ញុំប្រកបមកចឹងបូតើអ៊ីទីស្វតឹកទិសបាទបូតៈសិន ប៉ះចំនិងឧត្តរទិសធំទិសធំមានចំនួន5បាច់រកក៏បានតែខុសទៅណាព្រោះទិសធំទិសតូចមាន4ដូចគ្នាអញ្ចឹងអឺលោកគ្រូសួរហើយបងទៅតើមួយណាត្រូវជាងគេ ទីប្រអប់ទី1ទី2ទី3ទី2បាទទី2គឺមាន4តាអញ្ចឹងលោកគ្រូនាំកូនគិតហើយកូននឹងហាត់សរសេរនៅពេលពេលក្រោយទៅកូនណាតាកូនសរសេរថាចម្លើយ1 80ចុះមកក្រោមខុសទៅយ៉ាងអីកូនខុសទៅយ៉ាង ត្រូវបាទល្អណាស់ខុសទុយហ្នឹងត្រូវអូធំទុយនឹងអីតូចបាទធំដាក់ទុយនឹងតូចចុះមុំមុំទុយនឹងអីទុយនឹងទុនជ្រាយទុនជ្រាយទុនទុនខ្សោយមិនចឹងណាបាទបាន2តោះចុះមកក្រុមទៀតដាក់លេខ2វេវាចនៈស័ព្ទចុះមកក្រុមបូបូស្មើពីអីបូស្មើនឹងពីបូគឺអីយើងមិនរៀនយើងអត់ចាំយើងមើលគាត់ណាបាទរៀនតើចាំចាំអង្គឲ្យមើលឲ្យមើលទៀតឲ្យធ្វើលំហាត់ណានេះណាបូកូន ញ៉ាបូខាងកើតអញ្ចឹងគាត់ដាក់ស្មើគឺខាងកើតណាគាត់ណាតាតាក់សិនកូនចាំអត់តាក់សិនបាទតាក់សិនអត់ចាំស្មើនឹងពីគឺខាងខាងត្បូងត្បូងបាទហើយចុះប៉ះចំប៉ះចំទិអីកូនទិបាទទិខាងខាងលិច អត់តាមទាំងអស់ចុះឧត្តរចុងក្រោយគេខាងខាងជើងខាងជើងសក់តែមួយនោះឧត្តរគឺខាងជើងគុណចាំម្ដងមួយនៅឧត្តរខាងជើងអរគុណតោះអញ្ចឹងក៏ឲ្យរកពាក្យជួនគុណគុណនឹកឃើញពាក្យជួនអាមិនទេហៅថាពាក្យជួនពាក្យដែលមានស្អីដូចគ្នាមានប្រើអីនេះដូចបាទពាក្យដែលមានប្រើអីគុណពាក្យជួនអាមិនគេហៅជួនគុណជួនចៃដន្យណាគុណណាវេវៈបាទបើនេះទៅមិនគុណពាក្យជួនចៃដន្យហ្នឹង អូភ្លេចអស់ហើយលេងពុតជាអត់មានខំប្រឹងរៀនមែនពាក្យជួនគឺពាក្យដែលដូចគ្នាត្រង់ណាត្រង់វាប្រើស្រាក់ដូចគ្នាវាប្រកបស្រាក់និងភ្ជុញជាអ្នកដូចគ្នាបាទអញ្ចឹងមិនយើងអាចរួចហើយគូរឃើញអត់មកប្រាប់គូឲ្យលឿនបន្តិចឃើញណាកូនបាទអរគុណច្រើននេះឃើញពាក្យខ្ញុំនិងសុំប្រើសអមដូចគ្នាណាកូនណាពាក្យអីទៀតដាក់គូរឡើងឲ្យលឿន បាទអរគុណអញ្ចឹងពាក្យប្រាប់ណាប្រាប់ហើយជូនគ្នាហើយដូចគ្នាទៅទៀតហើយរាប់ណាអត់សូវជូនម៉ាទេតែប្រើស្អានឹងបបតដូចគ្នាណាមើលមានពាក្យទេពាក្យទី2បាទខ្សិនខ្សិនជួននឹងមិនប្រើស្អិកនឹងនៅនឹងណោះរៀងគ្នាគាត់ណាបាទដល់ពេលក្បួនក្បួនក្បួនជួននឹងអីជួននឹងស្ទួនស្ទួនណាស្អួននៅគ្នាហើយជួននឹងមួនហើយជួននឹង4ណាជួនបានច្រើនណាគាត់ណា យើងគាត់និយាយមកសិនជួននឹងមិនជួននឹងតែប៉ុណ្្នឹងឯណាបើពេលនេះក្បួនចូលមកកមកជួននឹងស្ទួនជួននឹងមួនជួននឹង4បាទអរគុណទាំងអស់គ្នានៅលំហាទី4គេឲ្យរកនាមយ៉ាងតិចឲ្យបាន3តែគាត់រកនាមយ៉ាងតិចឲ្យបាន3គឺស្គាល់នាមមកណាម៉ែពុកបាទម៉ែមួយយើងចាប់ដើមដំបូងគឺម៉ែខ្ញុំសពនាមឯកូនសពនាមពុកមែនទេពុកបាន2ហើយ កូនមនុស្សអត់មនុស្សអញ្ចឹងនាមណាជាបាន3ក៏ណាបាទទិសហ្នឹងក៏ក៏នាមដែរក៏ណាបាទអញ្ចឹងបាន4បាត់ទៅហើយបាទអញ្ចឹងដូចរាល់ដងលោកគ្រូអាចបានហៅទៅសេតាមអានដូចមេរៀនរបស់ក្រសួងទីក៏ណាលោកគ្រូនាំកូនបានតែអានដល់លោកគ្រូតម្រូវទៅពេលវេលាតិចល្មមបាទអញ្ចឹងកូនទាំងអស់គ្នាអានជាមួយវឌ្ឍនាសំនីដាច់សំនី កចូលហ្វហ្វេតាមអានត្រួតពិនិត្យវគ្គមេសូតខាងក្រោមអានទៅម៉ែឲ្យស្នាប់ខ្ញុំពុកឲ្យកូនសុំចង់អើទីប្រាក់តាមដែលកូនមានពុកព្រៀមម៉ែប្រាក់ថាបើនឹងរាប់ទីធំមាន4ទីបូផ្ទះសឹងបាក់ចំរាប់មិនមានខំនឹង4 ទិដល់ឧត្តរបន្តមិនសួនជូនចេះមកមួនទិសតូចមានទៀតបាទទិសតូច4ទៀតសំនួរសំនួរ1 1តាអត្ថបទមេសូខាងលើ តាអត្ថបទមេសូខាងលើកូនបាននិយាយពីអ្វីប្រាំពុកម្ដាយកូនបាននិយាយពីអ្វីបានប្រាប់ពុកម្ដាយ បាទកូនអាននឹងកូនណាខ្ញុំជឿថាតាមឲ្យថាមិនត្រូវទៀតហ្នឹងណានិយាយពីអ្វីប្រាប់ឪពុកម្ដាយនិយាយពីអ្វីប្រាប់ឪពុកម្ដាយបាទដូចជាសំណួរខាងដើមណែនិយាយពីអីកូននិយាយពីទិសបាទនិយាយពីទិស2តើទិសធំទាំងអស់មានប៉ុន្មានទិសធំមាន4បាទមាន មាន4ណាកូនណាបាទបូតៈសិនប៉ះចិននិងអ៊ូតដណាតើកូននៅចាំ នៅចេះចាំទិសតូចតូចប្រហែលទៀត អឺ4បាទ4 4ទៀតកូនណាទេកូនទៅរាប់មើលកូនចាំអានមួយពីរដែរទៅបូអត់ទេបូទៅធំធំតែកូនរាប់អត់ផ្សេងក្រៅពីហ្នឹងតវាំងមួយដែរអូកូនអត់ទាន់ចេះជាងកូនប្រឹងមែនតើអញ្ចឹងគឺទូចតូចគឺមានអីខ្លះអីសាននីដីពីយប់អាធ្នេណាក្រៅពីអា4ហ្នឹងកូនណា ពិសាននិយាយពីយប់អាអាគ្នេយ៍អរគុណគុណទាំងអស់គ្នាតោះយើងមកបង្ហើយលំហាត់ទំព័រទី70ណាបាទអញ្ចឹងគេឲ្យកូនគិតឡើងវិញណាគុណណាគិតឡើងឡើងវិញដាក់កូនសាក់មើលតែកូនអត់នឹកឃើញកូនអត់ឆាមកូនត្រូវតែច្រឡងឡើងវិញហើយកូនអើបញ្យោពាក្យតាក់សិនទៅអីកូនទៅខាងបាទតើចាំត្រូវមើលឡើងវិញទៅណាត្រូវទៅឡើងវិញ នេះចាក់សិនណាកូនណាចាក់ខាងក្បូងខាងក្បូងខាងក្បូងដូចយើងខាងជើងកូនណាគឺវាច្រាស់គ្នាខាងជើងខាងអ៊ុតអ៊ុតអីអ៊ុតដអ៊ុតដចុះប៉ះចំប៉ះចំទិសខាងបាទព្រះទឹកលិចទិសខាងណាទិសខាងបាទព្រះទឹកលិចទិសខាងទីខាងលិចអីខាងលិចបាទគាត់អត់ដែរដឹងព្រះទឹកលិចខាងណាទៅអីហ្នឹងបាទប៉ះចំទិសខាងលិចចាក់សិនទិសខាង ត្បូងត្បូងមិញណាត្បូងត្បូងតាទី2ចូលរកបរិស័ទនឹងពាក្យមមមួនទុយអីគាត់មមមួនមិញមកទុយនឹងទុនជ្រាយបាទទុនជ្រាយទុនស្អីគាត់នឹងចាំអាហ្នឹងអាហ្នឹងគាត់ចាំក្រុមអីគាត់ចាំបន្ថែមទៀតតាអឺវេវេចនៈសិននឹងពាក្យបូហើយនឹងឧត្តរឧត្តរខាងអីមិញឧត្តរខាងខាងខាងក្រោមហ៎ខាងក្រោមខ្លួនឯងខាងអីខ្លួនឯងដើរប្រើអីគេ បាទជើងគាត់ណាបោគឺអីខាងបោបោគឺអីបោខាងកើតកើតព្រោះតែឆ្ងល់មិនបោស្អីខុសគ្នាបាទស្អីបោរណៈណាវិញគាត់ណាតោះគេឲ្យស្រង់នាម2គាត់ណាស្រង់នាមអូមិន2ទេស្រង់ចូលស្រង់ពាក្យនាមពីក្នុងអត្ថបទឲ្យបាន3 3ពាក្យបាទនៅខាងដើមទៀតមានពាក្យអីខ្លះបបវាសុខខាងយើងមិញហ្នឹងណា ម៉ែបាទម៉ែពុកកូនកូនបាទតោះយើងបំពេញមេមេសូត្រទៅកូនណាបាទយើងបំពេញមេសូត្រលំហាត់ខអាខចូលជ្រើសរើសពាក្យក្នុងប្រអប់ណាកូនណាទៅបំពេញកូនហាត់អានក្នុងវគ្គនៃមេសូត្រខាងក្រោមឲ្យបានត្រឹមត្រូវបំអានលើក៏អានគ្រប់សពតាមកូនណា អញ្ចឹងគេឲ្យកូនរើសពាក្យមើលកូនមានពាក្យអីខ្លះពាក្យខ្ញុំ4បាទអានមកប៉ះចំប៉ះចំប៉ាពីរៀនទៀតសិនរាប់ផ្ទួនផ្ទួនណាកូនណាទៅថ្មីខ្ញុំ4ប៉ះចំប៉ាពីនតាក់សិនរាប់ផ្ទួនបាទតែទាំងអស់ឲ្យមានខំនេះតិចតោះជាងនៅសាមេតូតកូនរៀនចំណាំកូនអាចចាប់ពាក្យយើងមកដាក់ត្រូវបានបានលឿនណាកូនណា កូនសាក់សិស្សវិញពេញមើលម៉ែឲ្យផ្ដើមខ្ញុំត្រូវខ្ញុំកូនណាពុកឲ្យកូនហ្វុំចង់អើទិសប្រាប់បាទត្រឹមត្រូវតាមដែរគូនាងពុកពៀមម៉ែប្រាប់បាទល្អណាស់ថាបើនឹងអត់ថាបើនឹងរាប់បាទត្រឹមត្រូវទិសធំមាន4ទិសបោតាក់សិនបាទតាក់សិនត្រូវប៉ះ ដល់ប៉ះចំរាប់មិនខុសនឹងក្បួនទៅបាល់អ៊ុតដបានតមិនមិនមិនស្ទួនបាទមិនស្ទួនត្រឹមត្រូវមិនស្ទួនកូនចាស់មន់មួនទិសតូច4ទៀតបាទអរគុណណាអរគុណទាំងអស់គ្នាបាទឥឡូវលោកហាក់កគេឲ្យកូនចូល តែងបាស់តម្រូវតាមរូបភាពខាងក្រោមឲ្យបានពីរល្បាស់ហ្នឹងណាពីរល្បាស់តាមរូបភាពនីមួយនីមួយចឹងរូបមួយគឺតែងពីរបាទមកគុណថាម៉េចមិនចាំបាច់ចាំលោកគ្រូជួយម៉ែកំពុងរៀនចាមបាទល្អបានមួយហ៎គុំកំពុងបោសផ្ទះបាទបោសផ្ទះបោសដីហ្នឹងបោសសំរាមក៏បានរូបទី2ក្មេងពកំពុងអានវី Quick Quick បោះកំពុងធ្វើហ្វេភីភៅកំពុងសសេបាសទី2ក្មេងឆ្លៃកំពុងអានភីភៅបាទល្អណាស់យើងក៏យើងថាក្មេងទាំងពីរកំពុងសិក្សាកំពុងរៀនសូត្រក៏បានណាបាទអរគុណទាំងអស់គ្នាជួបគ្នានៅមេរៀនក្រោយ